មួយដល់ពីរនេះគឺនៅទៅបញ្ញាមួយហើយនៅវត្តសង្គមទីទី1ហើយយើងគាត់មានតែប៉ុន្តែមិនគ្រប់គ្រាន់មិនតាមជាទីតាមមានផ្ទះអ្នកផងចឹងតែអត់មានអត់មានតែពីតថាវិទ្យវត្តពុទ្ធនិយមហើយបានគឺស្ដាមទីមិនមិនឲ្យណាអត់ ចង់បានប្រវត្តិអាត្មាផ្ទាល់ហ្នឹងអាត្មានេះជាមានជាពិភូមិកំណើតកើតជានៅក្នុងឃុំរកាសោងហើយសង្កាត់រកាសោងទី1ស្រុកមកកំពូលខេត្តកណ្ដាលនៅវិស្រាមនិយាយថានៅទលេធំមានដងតុងមកគូនេះគឺខេត្តនិយាយចឹងហើយគឺហឋានផ្ទះសម្បែងរបស់អាត្មាពីកំណើតនោះ នៅខាងក្រោយវត្តប្រហោងទងប្រហែលជាមិនដល់1គីឡទេតាមការសាងស្មានណាបើលើបន្តិចខ្លះបន្តិចហើយលោកសុកនោះឈ្មោះសំហើយម្ដាយឈ្មោះស៊ឹមហើយតាមតកូលលោកសុកពើសំម្ដាយសៅស៊ឹមហើយអាត្មាបដាមកយកតកូលយតា គួរគួយបន្ទានតែដល់ពេលចាប់វិសិទ្ធនិវរណ៍នឹងមកស្មាស្រឡាញ់ដូចថាយកយមប្រោះប្រើវិញបានស្មាដាក់សំបន្ទានទៅហើយអាត្មានឹងចាប់ពីនៅកុមារភាពជាកូនកសិករប្រសុកម្ដាយនឹងអ្នកធ្វើស្រែចម្ការទេគឺហើយកសិករស្នាក់ដូចថាមិនជាខ្ពស់ទេគឺកម្រិតក្រោមហ្នឹង គ្រាន់តែហូបហើយរស់ហើយគ្រប់គ្រាន់ប៉ុណ្ណឹងប្រហែលសល់អីធំដុំទៅហើយដូចជាពីកំណើតមកគឺមានបងប្អូនពីកំណើតមក4នាក់បងប្រាថ្នាមកធ្វើឈ្មោះសំឈឿនគាត់ក៏អស់អាយុសង្ខារទៅគឺសម័យឆ្នាំ1973គេត្រយៈខបបែកធ្វើចំគាត់ចំគាត់នៅធ្វើស្រែវិសាហើយក៏នៅសល់ តែគ្នាតែ3នាក់ទេពីកំណត់មកហ្នឹងគឺបងម្នាក់ឈ្មោះសំគង្គម្នាក់ទៀតឈ្មោះសំសេកណាគាត់តែនៅរស់ហើយសំសេកនោះគឺគាត់មានប្តីមានកូននៅជាឋានចាស់ហើយសំគង្គនោះគាត់ក៏បានវិសរគឺកាន់សិល10ហើយសុខហើយជាគ្រូវិសាសនាខាងយាយយាយគាត់បង្រៀន2ខែនៅ នៅក្រុងសៃនៅមួយក្រុងសោមហើយនិងក្រុងកែបមួយហើយជាគ្រូបង្រៀនចាំមកនៅថាក្នុងគ្រួសារនេះអ្នកនៅផ្ទះមានតែមួយឯងអ្នកមិននៅក្នុងសាសនាមានពីររូបចឹងនេះវាពីប្រវត្តិដើមមកកាលពីកុមារគុណបានបានសិក្សាខាងចាណាពីកុមារភាពមកស្មានឹងអត់ទាន់បានបួសទេស្មាជារៀន សាលាណាប្រខំសិក្សានៅវិទ្យាល័យអូណាដល់ពេលឆ្នាំទី3ប្រឡងឌីប្លូមហ្នឹងក៏ដល់ពេលសម័យលោកប៉ុលពតនេះចាប់75នេះទៅហើយគេក៏ចលៀសអាស្មានេះចំណុចរហូតដល់បាត់ដំបងបានមានវិធាបួសក្នុងឆ្នាំ1976នៅក្នុងសម័យឆ្នាំដែលគេដូចថាឲ្យ ឲ្យយកទឹកអស់នេះគឺជាក្នុងសម័យដែលខ្ញុំចង់បួសទៅវិញដោយភាពចង់បួសនោះដោយមានសម័យមួយជាលក្ខណៈផ្លែកបន្តិចគឺស្មាំងពីគោមហើយនឹងសោកផ្លឹកប្រាក់អាគេហៅជាងស្វាងដបូលស្វាងដូចត្រេងយើងផងហើយគឺបបួលជាងនេះហើយដល់សម័យថ្ងៃមួយហ្នឹងខ្លួនក៏អង្គុយដូចជាអង្គុយសមាធិចឹង គឺជាសរសើរជួយអំពីជីវិតរបស់មនុស្សតើវាមានន័យយ៉ាងណាខ្លះនៅតែគំនិតអញ្ចឹងមកហើយមិនដែលបានស្ដាប់ធម៌មើលទៅធម៌អីទេសិតតែដោះគំនិតនឹងមកជួខ្លួនឯងថាចុះហេតុអីបានជាខ្លួនមានទុកគាត់ព្រះមេត្តានឹងបីដែរហើយសេចក្តីទុកនឹងមានកាត់ពីក្រំណាមកស្មាននឹងហាក់ដូចជាខ្លងទៅហ្មងគិតពិចារណារហូតឃើញ សារខ្លួនឯងនៅកម្មារភាពអាយុ6ឆ្នាំតែមិនទាន់ឃើញលក្ខខោឲ្យរត់ទៅសាលារៀននឹកឃើញថាប៉ុណ្ណឹងត្រឡប់មកវិញដល់នឹកទៅនឹកទាំងរូបភាពនឹកទាំងទីតាំងតាមផ្លូវអារម្មណ៍ក៏ឃើញសិតតែទុកហ្មងណាទុកតាមវិការទល់ឥឡូវនេះទុករហូតគ្មានតែមានសក់អីទេហើយក៏ពិចារណាថាទុកនឹងវាមានតែយើងទេឬក៏មានដល់អ្នកដទៃដែរ ក៏ចាប់ពីគុណអ្នកជំនាញខ្លួនរហូតដល់ប្រចាំណាឃើញស្ដាច់ផែនដីលោកត្រូវមានទុកវេទនាដូចជាប្រជាបរតដែរដល់អញ្ចឹងឃើញសិតទុកហើយដល់ឃើញទុកទៅឃើញចាស់គឺស្លាប់អត់ប្រយោជន៍រស់នៅអត់ប្រយោជន៍អត់ន័យតែពេលនោះចិត្តលឿនណាយធុញស្រន់ប៉ុន្តែឃើញថាតើមានផ្លូវណាដែលជាមធ្យោបាយដើរទៅដល់សេចក្តីសុខចិត្តតែឃើញឃើញដល់បួសភាពបាត់ចិត្តហ្មង ហើយស្មាពីដើមមកអត់ដែលចង់បួសយកឃើញលោកសង្ឃកោសក់ប្រើពួកអមចត់ឃើញវត្តរកាសតោងមកតែឃើញទៅសាពិចារណាថាអូយអ្នកបួសអ្នកបួសអត់ប្រពន្ធអ្នកបួសអត់កូនអត់ផ្ទះសំបែងមានតែស្បង់មួយចពោមួយកោសក់ហើយគង់សមាធិរួមនៅក្រោមដើមឈើពីអត់មានទុកមានតែផ្លូវទៅដែលជាផ្លូវដែលធ្វើដំណើរទៅដល់ស្ដីសុខ ហើយដល់ពេលពិចារណាអំពីអានិសង្ឃកោសៈអានិសង្ឃព្រោះចពោស្បងអានិសង្ឃនៅម្នាក់ឯងទៅឃើញថាសេចក្តីសុខមានប្រកបក្នុងចិត្តបាត់ចិត្តគឺចឹងវាលើកដៃសម្បងមករោងមកបងរោងចិត្តថាចិត្តថាពេលហ្នឹងគឺចិត្តហ្នឹងបួសហើយបើសិនជាមានតបស្ថិនៅព្រៃភ្នំណាចូលទៅបួសទៅតែឥឡូវហ្នឹងហ្មងតែបើមិនទាន់ទៅទេនៅពេលនៅប្រទេសកម្ពុជាមានពុទ្ធសាសនា ក្នុងពេលណាគឺចូលសាងភ្នោះក្នុងសម័យនេះ ព្រោះចិត្តចង់បួសនឹងវាអស់3ឆ្នាំរងចាំតែបួសនឹងគឺប្រពួរយកប្រពន្ធយកកូននេះគ្មានត្រូវការសោះខាងហ្នឹងអញ្ចឹងម្ល៉េះហើយហ្នឹងដល់ពេលឆ្នាំ1979ហ្នឹងនៃកម្ពុជាយើងបានរំដោះចេញពីនៅសម័យរបបរបបប៉ុលពតនោះណាអាត្មានឹងនៅជាមួយម្ដាយបានតែ2ខែទេអាត្មាមកនៅវត្តហ្មងរៀនធម៌បួសកាន់នោះគឺនៅប្រជានិតកម្ពុជា គឺឆ្នាំដំបូងដែរហ្នឹងគឺបួសនៅធូគឺឲ្យចិត្តបួសចវាយសុខចវាយសញ្ញេឲ្យស្មាននឹងបួសសពសារពុទ្ធហ្នឹងប៉ុន្តែបួសដំបងបួសនេនទេណាដល់ពេលខាងក្រោយមួយឆ្នាំមកបានឧបសម្បត្តិជាវិខោហើយហើយដល់បួសហើយនៅស្រុកនោះនៅស្រុករកាកោងហើយក្នុងសម័យនោះគឺជាសម័យមួយគេហៅអន្តរកាលបែបខាងនយោបាយគឺជាឲ្យតែមនុស្សចាស់ឲ្យបួស ទៅទុកក្មេងៗដើម្បីសារពីជាតិប៉ុន្តែមកវាស្មាននឹងវាមិនអាចធ្វើកុហកកើតណាសុំបិណ្ឌបាតជឿថាធ្វើកុហកវាមិនកើតព្រោះវាឃើញសឹកទុកសឹកទុះមានតែមកបួសអញ្ចឹងទេបានសុកនោះហើយគេក៏ចេះតែអនុគ្រោះនឹកភ្នែកអញ្ចឹងទៅរហូតដល់ឆ្លងផុតទៅហើយបួសហើយនឹងគឺតាមឆ្នាំរៀនខតសូត្រមុន30 40មេចប់អស់ណារៀនតាំងពីប៉ារៀនមករៀនតាំងពីអី ឆ្នាំ80ហ្នឹងជាកងធមបាន12 3ខែចេះទេសនាចេះទេសនារហូតចូលសពថ្ងៃហ្នឹងតែហើយឆ្នាំក៏តាំងវរសាដើរទៅរៀនទេតើទៅរៀនធម្មវិន័យហ្នឹងចប់3ឆ្នាំទៅហើយរៀនបល័យបានតិចដល់ឆ្នាំមកបើស្មាចម្លែកខ្លួនឯងតិចគឺបួសហើយឆាន់សាច់អត់ហើយឆាន់ត្រីញៀតឆាន់ស្អីក៏ឆាន់អត់បានដែរ ជួយឆាន់បានតែមហូបណាដែលអត់មានជាតិសាច់ជាតិខ្លាញ់ឆាន់តែល្ងឆាន់តែសៀនណែដោយមូលហេតុអាត្មានិយាយប្រវត្តិបន្តិចចុះរឿងឆាន់ហ្នឹងគឺនៅពេលអាត្មាទៅនៅវត្តនៅសមអាទិត្យទៀតបួសអាត្មាគឺទៅពោះរៀកហ្មងហើយដល់ថ្ងៃបួសមកដល់ស្ថានថាបើវាសនាអាត្មាអាចជួយពុទ្ធសាសនាបានសូមឲ្យអាត្មានឹងកុំឲ្យមានអាសៀតក្នុងថ្ងៃបួស ហើយដល់សិតហាងអញ្ចឹងទៅសិតយត់ឈឺដែររួចខ្លួនមួយថ្ងៃបួងទៅស្អែកឈឺទៀតដល់ឈឺឈឺទៅក៏ទៅថ្មរោគរោគដឹងប្រហែលជាកន្លះខែបួសហើយមករកឃើញថាប្រហែលជាមានមហូបមហាណាដែលអត់ទំនងណាអញ្ចឹងអញគិតបន្ថយមហូបទាំងអស់ហើយទុកឆន្ទសាច់ត្រីតិចបន្តួចឲ្យបានណាព្រោះពោះយើងមិនល្អហើយដល់តែបន្ថយទៅសិតទៅ ឈឺនឹងថយពាក់កណ្ដាលដែរថយពាក់កណ្ដាលឈឺថយពាក់កណ្ដាលចិត្តដល់សម័យថ្ងៃមួយគឺថាផុតពីកលាស់ខែបួសទៅចិត្តស្វាមដាក់ចិត្តថានៃអាត្មាឈឺអញ្ចឹងណាចិត្តខណ្ឌឲ្យពេញលេងវិញហើយយ៉ាងហ្នឹងថ្ងៃទេកាលថ្ងៃហ្នឹងគេប្រគេនងើបអាចារ្យអាត្មាគ្រាន់តែលូបដៃហ្នឹងទៅទៅខណ្ឌទាំងខណ្ឌណាបានលូបដៃទៅស្រុតដល់ក្នុងទ្រូងហ្នឹងដូចជាមានស្អីស្អាក់ លើសុខឌុកហ្មងជ្រឹបជ្រឹបឈូសសភាទៅដៃបានពិចារណាថាចុះមិនចេះអញថាបួសនោះបួសជាប្រពុតជាវធរជាប្រសង់ទៅមិនមែនទៅបួសនោះទៅខាងរូបខាងធៀបណាព្រោះអញអត់ចូលចិត្តទេធរបៃសីស្លាធរទៅទឹកចងសានេះមិនចូលចិត្តសោះអត់ស្ូវគ្នាសោះហើយហេតុអីបានជាទៅជាអញ្ចឹងក៏យកលឹងរត់មកខាន់ទៅសោតមើលដល់សោតទៅសោតទៅជាទៅដែរ ឈប់ឈឺហ្មងប៉ុន្តែចាប់ពីថ្ងៃឡើងមកឲ្យតែចំអាបចូលគឺឈឺអស់មួយយប់មួយថ្ងៃគឺថារិះចូលទៅញ័រសាច់ទាំងអស់ហើយដល់ក្រោយមកទៀតបាត់ញ័រទៅចូលទៅក្អួតអាចចូលទៅធូរអាចចេញមកក៏ធូរដែរបើឆាន់លាយទាំងអាប់មួយម៉ាត់បាត់ក្រោមដាក់មហូបវាទៅត្រូវតែក្អួតចេញមកទាំងអស់ហើយបើឆាន់ពាក់កដាលអាឆាន់មហូបអត់មានសាច់ពាក់កដាលហ្នឹងទៅដល់ពេលឆាន់អាខាងចុងក្អួតយកអាចុងចេញណាមានភាពផ្លែក កតើអាត្មាគាត់អត់ចង្ហាន់នឹងភាពជាប់2ខែពួកវាមិនដឹងឆាន់ស្អីគេអ្នកធ្វើក៏គេល្ងងដែរមិនដឹងធ្វើមិនប្រគេលោកឆាន់តម្រាំនឹងគេដឹងថាវិធីព្រះអង្គនឹងលោកឆាន់អញ្ចឹងចោះហ្នឹងណាព្រោះប្រភពទៅមានតិចអស់5ឆ្នាំអស់5ឆ្នាំដល់5ឆ្នាំទៅបកត្រឡប់មកឆាន់វិញបានព្រៀបដោយខ្លួនឯងសិតដោយស្វ័យប្រវត្តិណាគេថា គឺថាប៉ុណ្ណឹងមុននឹងឆាន់បានគឺឈឺសោះតែឈឺដល់អល់ហើយណាតងំនឹងងាកមកឆាន់វិញបាននឹងចិត្តទៅអាពាតតាមពេលប៉ុន្តែយើងខំតែវិន័យចប់ហើយអាពាតលើក្រោយហ្នឹងជន27ដល់ប្រជជន33ឆ្នាំនឹងអាពាតនឹងទៅណាក៏រួចក៏សម្រេចចិត្តថាទៅធ្វើសមាធិជាមួយលោកគ្រូធម្មចាររឈុនហើយគ្រូធម្មចាផ្នែកខាងនៃ ធម្មវិន័យនឹងមាសឈិននៅក្នុងភូមិក្តីចាស់នឹងសង្កាត់នៃបាក់ខែងស្រុកមកកំពូលខេត្តកណ្ដាលមករៀនហើយដល់ពេលស្មាចូលរៀនកម្មដ្ឋាននឹងលោកគ្រូធម្មវិចាររស់ឈុនហើយធម្មវិចារនឹងគាត់មកបួលស្មាធ្វើធម៌ដើម្បីជាបារូបទេអាស្មាចង់ជានោះព្រោះស្មាតមានចិត្តចង់ធ្វើសមាធិទេស្មាថានឹងប្រឹងរៀនភាសាបាលីឲ្យចប់សិនចាំបញ្ជន50នឹងធ្វើសមាធិគាត់ទៅដល់ អញ្ចឹងទៅក៏បើទៅណាជាមួយណាក៏ធ្វើធ្វើជាមួយគាត់មួយខែដល់ធ្វើទៅបានដើរបានបាក់ហើយដំបងនេះដើរដល់50ម៉ែត្រដើរមួយផងគុំអើយហើយដល់ពេលធ្វើធនហ្នឹងមិនវងតែធ្វើមួយខែដល់ធ្វើធប្រកបឡើង3ឆ្នាំទៅសុំ3ឆ្នាំហើយសុំ3ឆ្នាំទៅលោកគ្រូក៏បន្តឲ្យគ្រប់7ឆ្នាំទៅព្រោះដល់ឆ្នាំទី7ហ្នឹងលោកគ្រូអាត្មាហ្នឹងអស់អាយុដែរ អបជិននិយុទៅលោកគ្រូនឹងបង្រៀនឃ្លានបៃសីស្លាផលគឺទៅតាមបត្រៃវិរៈសុទ្ធមកព្រោះទន្ទឹមនឹងយើងសមាធិនឹងអាត្មាយើងជាសាបាលីជាមួយលោកគ្រូឧទ្ទេសសាចារ្យមួយឈ្មោះអ៊ុំសរុនគឺនៅក្នុងសង្កាត់អាកាសកោងដែរຕົកនៅកំពូលខេត្តកណ្ដាលនោះជាអាចារ្យបល័យអាត្មានឹងដល់អាត្មារៀនសមាធិនេះ17ឆ្នាំអាត្មាបង្រៀនរៀននៅចំពីបល័យនឹងចប់ បានដល់ព្រែកកម្ពីធម្មបទកថាធម្មបទកថា8ភាគនឹងចប់ហ្មងចប់បរិបូរណ៍ហើយស្មាបខំប្រឹងបង្រៀនកូនសិស្សមួយដើម្បីធ្វើគ្រូចំនួននៅទីតាំងទៅក្នុងពួកកន្លែងគូដើមខាងវិបស្សនាហ្នឹងណាព្រោះស្មានឹងបានធ្វើដំណើរទៅគង់នៅវត្តសវណ្ណស័យព្រែកចំណាក់នៅក្នុងស្រុកសៃកណ្ដាលខេត្តកណ្ដាលមកដល់គុំនឹងដើម្បីស្មបន្តការសិក្សាភាសាបាលីបានប្រែកាពីនិងកលັບទីពនីចំ ហើយបានប្រែកពីវិសុទ្ធិអ្នកចប់ទៀតហើយបើយើងនិយាយពីសម័យដើមនោះគេហៅឌីក្លូនសាលាបលីតែសម័យសពថ្ងៃចេះប៉ុណ្ណឹងគេហៅគេហៅបាក់ឌុកណាបាក់ឌុកហើយសម័យនេះហើយដល់ទៅរៀនចប់ទៅរៀនចប់ទៅហើយលោកគ្រូបង្រៀននោះឈ្មោះជុនលូញហៅខនជាកូនសិស្សរបស់សម្ដេចព្រះសង្ឃរាជជួនណានគួរតាតហ្នឹងណាហើយដល់ទៅពេល ប៉ុន្តែលោកគ្រូនឹងជាកូនសិស្សវិបស្សនាថ្មគឺថាថ្មបង្រៀនបស្សនាលោកចេះលោកបរៀនបល័យថ្មចប់វិញឥឡូវនឹងលោកសគុតហើយណាសគុតឲ្យលោកគ្រូធំនៅចៅរុជនក៏សគុតទៅហើយដល់ពេលអាត្មានៅនឹងរៀនចឹងទៅប៉ុន្តែអាត្មាស្លៀកណាស្លៀកដូចថាខែរៀនបល័យរៀនទៅដល់ខែវាកងអាត្មាដើរបើកវគ្គសិក្សាអប់រំមនុស្សនៅតាមបណ្ដាខេត្តនឹងតាមវិខេត្តពិសេសខេត្តស្វាយរៀងខេត្តតកែវខេត្តកណ្ដាលខេត្តកំពង់ចាម គឺមួយវគ្គ10ថ្ងៃវគ្គ10ថ្ងៃនឹងគឺចេះផ្អើលរៀនទៅរៀននឹងវាចិត្តកប់អ្នកឈឺឈឺទៅវាជាការពីខ្លួនឯងឈឺនឹងវាជាមធေါ်ហើយដល់ទៅពេលអ្នកដែលទៅធ្វើធន់ស្មើធ្វើគ្រូនឹងវាជាទៅតាមដល់លោកគ្រូនឹងដែរជាហូបផងហើយក៏បានធေါ်ទៀតអញ្ចឹងដល់អញ្ចឹងទៅស្មើរៀនចាប់ទៅស្មើទៅទេសភៅមួយហៅសិលកថាវិខេតនេះជាសភៅនេះស្មើទៅសេតាំងពីស្មើប្រែកពីវិសិទ្ធិនិចំ នឹងជាប្រវត្តិឲ្យវាឈ្មោះស្ថិរនឹងមួយហើយដល់ពេលអញ្ចឹងទៅអាត្មានឹងក៏យកសភៅនឹងទៅស្វែងសម្ដែងប្រសង្គរាជជនណាតាមរយៈលោកពូមេយ៉ាំលោកពូមេយ៉ាំនឹងគឺជាអ្នកបម្រើសម្ដេចជនណាផ្ទាល់ពីដើមមកប្រឡាប់ណាហើយដល់មកសម្ដេចសង្គរាជសពថ្ងៃទេពវង្សក៏លោកអ្នកបម្រើធានជាលេខាធិការនឹងប៉ុន្តែលោកដល់តែជាឃើញស្មានដូចចិត្តគាត់ចេះស្លាណា គាត់តែនៅដើរបិណ្ឌបាតរដ្ឋកម្ពុជាយើងកុំឲ្យសឹកលោកអីពួកច្បាប់ពិសេសតែពេញឲ្យសឹកណាគឺសឹកតាំងពីឆ្នាំ70ឆ្នាំ80មកទល់គ្នាឆ្នាំ91គឺចេះតែពេញឲ្យសឹកឲ្យចោះទៅសញ្ញាសឹកពីព្រោះវាច្បាប់គេហៅច្បាប់សម័យនោះព្រឹត្តិការណ៍កងទ័ពណាហើយចរតិគាត់ចេះបិណ្ឌបាតពួកគាត់នៅចរណៈសេគ្រប់គ្រងផ្នែកខាងសាសនាទូទាំងប្រទេសនោះណាជាមួយផ្នែកជាស៊ីមហ្នឹង ម្លាយគាត់ចេះបੰបាសុំជាយ៉ាងទៅគេក៏អត់មកអត់កវាទុកមួយអង្គមិនចោលគេថាមួយអង្គនេះមានប្រយោជន៍ទៅក្នុងអនាគតចាហើយដល់ទៅពេលសភៅនឹងកើតឡើងមកយកស្វ័យចំណាច់ណៃកំថៃសភៅជឿនេះល្អហ្នឹងគិតឲ្យនៃគាត់ឲ្យលោកមករៀបចំការងារនឹងពេញនៅអញ្ចឹងបានជាមន្ត្រីសង្ឃទាំងអស់ហ្នឹងបានរៀបចំឲ្យអាត្មានឹងខ្លាយខ្លួនទៅជាមេដឹកនាំ គេហៅអធិបតីមកចំនួនបស្សនាធរៈដែលមានទីស្នាក់ការនៅវត្តនន្ទមនីសង្កាត់ស្ទឹមមន្ទីរខណ្ឌមន្ទីររាជធានីភ្នំពេញអូហើយទៅបង្កើតដូចបង្កើតតុកទេចាដូចជាសមាគមទៅស្ងើវត្តចឹងណាវត្តគេទេបើយើងមកចំដុលហ្នឹងគឺបង្កើតទៅគឺមានដូចថាមានគណៈកម្មាធិការហ្នឹង9រូប មានស្មារនឹងមួយហើយព្រះអង្គជំលុយគ្រូស្មារនឹងមួយកម្មតនសុទ្ធនោះហើយព្រះអង្គធម្មមេចា46នឹងប្រមាណអ្នកទៅជួយគាត់ទៅស្មារធ្វើសភៅបានច្រើនសភៅបានជាប់ជាង10មុខប៉ុន្តែសភៅដែលស្មារដាក់ឈ្មោះនៅអសិលកថាមួយទេទឹកសភៅចៅនឹងស្មារធ្វើទាំងអស់តែស្មារដាក់ជាគណៈកម្មាធិការព្រោះគេជួយស្ទៀនហើយគេជួយវាយកុំព្យូទ័រជួយឲ្យថវិការបស់ពុំ អញ្ចឹងដាក់ទៅជាសម្បត្តិរួមចាប៉ុន្តែឈ្មោះស្មាត់រសាទុកសរកថាមួយព្រោះនេះជាប្រវត្តិដែលនាំឲ្យសម្ដែងសង្ឃទទួលស្គាល់ជាផ្លូវការមួយហើយដល់ស្មាដឹកនាំបសនាតូចឹងជាសាលបងលីននេះរីកគេចេះជឿរហូតដល់ស្មារតីកម្មកម្មវិធីសិក្សានៅឆ្នាំបឋម3ឆ្នាំឆ្នាំមធ្យម4ឆ្នាំឆ្នាំដំ5ឆ្នាំសរសេរកម្មវិធីសិក្សាហើយជាមួយសម្ដេចព្រះសង្ឃរាជនឹងរៀបចំតាំងពីសញ្ញាបត្រ បឋមមធ្យមឧត្តមដែលប្រឡងជាប់ហើយហើយរៀបចំវិធីវគ្គបណ្ដុះបណ្ដាលគ្រូវិបស្សនាហើយវគ្គវិក្រិតការគ្រូកោសលប្រមូលគ្រូដបងដៃមួយដបងដៃ25គ្រូទេចាហើយដល់ទៅពេលមកចំលូននឹងបកើតកើតទៅតាមខេត្តធ្វើរីតាមរយៈមេគុណខេត្តធម្មខាខេត្តបានតែងតាំងមកចំលូនទៅជាពុទ្ធមណ្ឌល តើទៅតែងតាំងជាពុទ្ធទំនួលទៅពេលហ្នឹងគឺមកឈឹមដូចយើងកើតបាន9និង10បើនិយាយពីបរិស័ទដែលចូលមករៀននៅក្នុងកន្លែងពុទ្ធទំនួលនេះមានដល់ទៅខ្ទង់17ទៅ19ខេត្តក្រុងនោះនៅក្នុងប្រទេសកម្ពុជាយើងប៉ុន្តែនៅតាមមណ្ឌលនឹងនៅតាមស្រុកប៉ុន្តែមកចំណុចដែលតែងតាំងជាផ្លូវការប្រកាសចេញជាផ្លូវការជាមកចំណុចប្រើជាផ្លូវការសពថ្ងៃបាន10ខេត្តក្រុងគឺមានតាំងពីខេត្តកេះ តិកាទៅខេត្តសៀមរាបខេត្តពោធិ៍សាត់ខេត្តកំពង់ឆ្នាំងហើយបានមកខេត្តកំពង់កំពង់ចាមទឹកកើតទៅណាហើយបានទៅប្រកាសកប្រកាសនៅខេត្តស្វាយរៀងខេត្តតកែវក្រុងពេញក្រុងសេនុក្រុងកែបហើយតាមខេត្តកំពង់ស្ពឺប្រកាសជាមជ្ឈមណ្ឌលស្រុកដល់មានច្រើនហើយដល់មានច្រើនទៅបានកន្លែងអាត្មាហ្នឹងវាទៅជាពុទ្ធមណ្ឌលដែលស្វ័យប្រវត្តិបានន័យថាបើយើងនិយាយទៅគេហៅថា កស្ទប់បានបានហៅប្រទាយណាមិនមែនមានប្រទាយបានដល់ស្ទប់ទេបានថាមានពុលអស់ហើយបានបង្កើតបានម៉ាស៊ីនយ៉ាងណាមិញបសនាសាសនាយើងហ្នឹងគឺថាមានមនុស្សជឿមានមនុស្សរៀនអីបានអស់ហើយបានបង្កើតផ្នែកដំណំធំធំហើយស្មានហ្នឹងក៏សម្រាប់ប្រសង្រីងតែងតាំងឲ្យទៅជាអធិបតីពុទ្ធមណ្ឌលនិងជាអគ្គនាយកវិបស្សនាសិក្សាហ្នឹងប្រចាំប្រទេសហ្នឹងមកតែ កម្មវិធីកម្មវិធីសិក្សាក្នុងប្រទេសកម្មវិធីសញ្ញាបត្រអីសពសារពើគឺថាគឺឥឡូវនោះលោកបកគលការងារបស្សនាហ្នឹងគឺមកឲ្យលើស្មាទាំងស្រុងឲ្យប្រទេសកម្ពុជាគឺថាអាត្មាមានកាយមកធ្វើរបាយការណ៍ផ្សាយលោកពីដើមចេញពីដីប្រកាសបង្កើតមកចំរលគឺសញ្ញេ3នាក់សញ្ញេស្មាមួយសញ្ញេសម្ដេចប្រសង្គរាជមួយហើយសញ្ញេរដ្ឋមន្ត្រីក្រសួងធម្មការមួយតែឥឡូវហ្នឹងគឺកាត់ពីលេងគេឲ្យស្មានឹងបង្កើតមកឯងវិញ គេឲ្យសិទ្ធហើយចាំគេទទួលយករបាយការណ៍វិញចាគេឲ្យទួនាទីមកខំមិនមកហើយក្នុងពេលហ្នឹងក៏សម្ដេចលោករៀបចំក្រឹតហៅព្រះរាជក្រឹតដែលមានឡាយកុហកហត្ថលេខារបស់ប្រកូនណាសម្ដេចអេសេនូណាបានងារជាបឋមវិបស្សនាដែលជាចំណាត់ថ្នាក់រាជារាជាគណៈចាត់ផ្សារចាត់ផ្សារកាន់ខាងវិបស្សនាហ្នឹងហ្មងហើយដល់ស្មារៀបចំដល់ពេលស្មានៅនោះ នៅនោះក៏ដូចថាៀបចំវត្តនឹងទៅទីតាំងក៏បតូចក៏ផ្ទេវត្តនោះដាក់ទៅជាមជ្ឈមណ្ឌលប៉ុណ្ណឹងសម្រាប់ក្រុងសំពេញអាត្មាក៏ធ្វើដំណើរមកកាន់ភ្នំអត្រាស់នេះក៏ទៅមកគុំនឹងបានរយៈកាលបានមួយភាសាដែរណាមកគុំបានភាសាប៉ុន្តែមកបើបើឈរកសាងវា98ធ្វើនៅក្នុងផងធ្វើនេះផងទៅនៅលំនេះ96 សាងដុតមនីរហូតដល់ពេលចប់ចេញមកមកហើយធ្វើនៅក្នុងអន្តរនេះ98ទៅជាស្រាប់ទៅចាប់98ដបងខ្លោងគ្នាហ្នឹងណាធ្វើមកគិតទៅមកដល់សប្តាហ៍នេះការសាងសង់យានបាន5ឆ្នាំហើយហើយឆ្នាំយានថែមការធ្វើ7ឆ្នាំឲ្យចប់លើកថាចប់ក្នុងមណ្ឌលហ្នឹងដើម្បីបម្រើការងារប្រទេសជាតិដើម្បីដូចថាយើងប្រមូលគ្រូមករៀនឬក៏យើងយកតាមខេត្តមករៀន ធ្វើយ៉ាងម៉េចបណ្ដោះមនុស្សយើងឲ្យคลายទៅជាមនុស្សស្ងប់ស្ងាត់មានសិលធម៌នៅក្នុងខ្លួនឬក្នុងសង្គមដើម្បីជាជំនួយការមួយយ៉ាងធំនៅក្នុងប្រទេសខ្មែរយើងកុំឲ្យមានសង្គ្រាមអីញឹកញយពេកណាព្រោះសង្គ្រាមវាកើតមកអំពីទោសៈកើតពីហិង្សាលោភៈហើយចុះយើងនាំនេះជួយគ្នាអញ្ចឹងទៅវាបានសុខ អញ្ចឹងបានដល់ពុទ្ធដុលហ្នឹងវាវាមានលក្ខណៈអញ្ចឹងហើយអ្នកដែលប្រធានដីដបងដៃគឺស្រីជាសាធាននិងស្រីហ៊ុយសេរីអាពុករបស់លោកឈ្មោះបដិជគុណមេតដែលជាសមេតណាបួសពេញចិត្តនឹងធေါ်ថ្មនឹងឯងប្រធានដីអាពេញចិត្តណាឃើញអាពុកទៅរៀននៅថ្មនៅអីអីໄថតម្លាក់ពេញចិត្តណាហើយបានប្រធានដីហ្នឹងតាមនឹងគ្នាវានៅមានណាដូចគ្នាទៅមានហើយបរិស័ទក៏នាំគ្នា ឥឡូវហ្នឹងគឺដីទាំងអស់ដែលនៅក្នុងមណ្ឌលយើងសពថ្ងៃនេះគឺមានប្រទេសអាមេរិកកាំងផងអាហើយនៅអូស្ត្រាលីផងនៅបារាំងផងនៅខ្មែរផងដែលធ្វើដីបាន10ខ្ទង់15ហិកតាហ្នឹងណាគឺមានសធាខ្លះទិញដីទៅខ្លះចាក់ដីគ្រាន់តែចាក់ដីនេះមិនដឹងជាប្រមាណឡានទេ4ហិកតាកន្លះនោះណាសិតដៅកុំ5ម៉ែត្រក៏មាន3ម៉ែត្រក៏មាន2ម៉ែត្រក៏មានម៉ែត្រក៏មានគ្រាន់តែលុយនៅក្នុងនឹងសន្ធឹកណាស់ក្នុងដីណា អស់លុយហើយមើលអីឃើញសោះឃើញតែដីស្មើសោះអត់មានអីទាំងអស់អញ្ចឹងបានថានឹងដោយសារពុទ្ធបរិស័ទដែលយើងសពថ្ងៃនឹងរួមប្រទេស4នឹងឲ្យស្មាឃើញនិស័យដែលមកជួយស្មាខ្លាំងឃើញពុទ្ធបរិស័ទនៅអាមេរិកអាមេរិកគឺច្រើនជាងគេហ្មងទូកជាប់វាចាប់អារម្មណ៍ច្រើនជាងគេហើយបន្ទាប់មកនៅអូស្ត្រាលីតែបារាំងមានហើយមានមានតែនៅមិនទាន់ខ្លាំងទេហ្នឹងហើយនឹងស្រុកខ្មែរយើងនេះអញ្ចឹងណាហើយការឧបត្ថម្ភគ្រប់គ្រងសពសារពើអី ហើយអាត្មាហ្នឹងដូចថាបើកវគ្គសិក្សាពីក្ដីខ្វះខាតអាត្មាមានប្អូនមួយប្អូនហ្នឹងក្រោយទេមានប្អូនចេញចំពោះម្ដាយទេណាកាលពីដើមមកជាកូនសិស្សឧបថានៅទំនុករងសាសនាដល់ក្រោយមកទៀតបានធ្វើបុណ្យប្រកាសប្រសុំតម្កល់ជាបងមកកំបង្កើនហើយវគ្គសិក្សារៀនសូត្រការងារអីអីគាត់មានអ្នកបំពេញដើម្បីចង់ធ្វើយ៉ាងម៉េចឲ្យសាសនាយើងនេះរុងរឿងរីកចម្រើន ហើយលើអាមេរិកចង់ស្គាល់គាត់ហើយទៅតាមកតាវីដេអូនោះដែលមានឈ្មោះថាបាសការសុកទីនោះណាឃើញនៅក្នុងវីដេអូគ្រប់វីដេអូទាំងអស់ហើយកាលពីមុនគាត់នាំស្មារតីបើកទៅឧបត្ថម្ភបើកទៅមនុស្សខ្ទង់2500នាក់នៅសុកនៅខេត្តកោះកុងសូសែនបាត់ហ្នឹងដកវគ្គធំនាំឲ្យទៅដុកនេះទៅដងការរៀបចំចិត្តនព័ន្ធហ្នឹងគាត់ជួយឧបត្ថម្ភការបែបណាណាសកម្មភាពទាំងអស់ គឺថាគាត់ជួយដោះស្រាយទីធ្វើយ៉ាងម៉េចឲ្យខ្មែរយើងនេះឲ្យពុទ្ធសាសនាយើងនឹងមានការអភិវឌ្ឍរីចម្រើនតទៅលំទលាយប្រព្រឹត្តទៅអញ្ចឹងណាហើយអាត្មានឹងចេះតែពាវនាវប្រាប់ពុទ្ធបរិស័ទឲ្យពុទ្ធបរិស័ទជួយ ជួយកសាងផងព្រោះជាទំហំធំណាស់អាងក៏សុកខ្មែរវិវិវាខ្មែរយើងមិនសូវមានលុយដែរនឹងខ្ញុំដល់ពួកបរទេសលុយជាថ្លៃណាអន្តរឡាមកឯនេះ74,000ហើយ ឲ្យទៅសិចម្នាក់ហើយអាត្មាបានចឹងស្មាបកោសមាគមមួយតើសមាគមត្រូវត្រឹមវិបស្សនាធុរៈនឹងបកោហើយអុយថ្ងៃនេះមានសមាជិកនៅក្នុងខ្មែរយើងខ្ទង់4 5000អ្នកគ្រប់ត្រងប៉ុន្តែយើងវាខ្វះស្នាត់ដំណំធ្វើការទៅខ្លះគេបង់មួយខែ1000 10000អញ្ចឹងដែរប៉ុន្តែយើងអត់មានអាណាធ្វើការមួយស្មានោះវាខ្វះការងាររដ្ឋបាលនោះក៏អត់មានលុយមានកាក់អីកើតឡើងទេ បានទិញជូននរណាគេតជូនមកគេយកមកដល់ហើយយើងអត់ទៅប្រមូលប៉ុន្តែឥឡូវហ្នឹងខាងអាមេរិកកាំងមានចូលសមាគមនឹងខ្លះហើយផ្ញើលើមកប្រចាំខែណាខាងហើយសមាគមហ្នឹងដែលដែលរៀបចំជាសាខាទៅអាមេរិកកាំងគឺមាននៃលោកស្រីឧបាសិកាជ្រូកខាច់នៅនៅរដ្ឋចរចាណាជ្រូកខាច់ហ្នឹងគឺជាប្រធានរបស់សមាគមសាខានៅស្រុកខ្មែរយ៉ាងនេះ ណាហើយជាមេដឹកនាំមួយដែលគេហៅថាបោះដៃទៅណានៅចរចាហ្នឹងហ្មងណានៅចរចាណាហើយបើសិនជាណែលោកជើងទៅចាំទូរស័ព្ទហៅរកគ្នាណាក៏ចាំបាននិយាយចាប់ហ្នឹងណាគឺថាគាត់ហ្នឹងមានស្មារតីត្រាស្អីខាងសមាគមកើតគាត់អស់ហើយហើយលក្ខណៈៈអីពាក្យត្រូវចូលសមាគមនេះផ្ញើទៅឲ្យគាត់ហើយហើយកសែតឥឡូវនេះមានម៉ានទៅក្នុងមានប៉ុណ្ណឹងដែរ ព្រោះស្មាតតែងខកចម្លងផ្ញើទៅគ្រប់កសែតទាំងអស់ហើយគាត់មួយថ្ងៃថ្ងៃឃើញតែផ្សាយនឹងចាក់ចឡងចាក់ចឡងឲ្យប្រគេនចិត្តតែចិត្តមកគឺពុទ្ធសាសនិកនៅអាមេរិកកាំងដែលមានកសែតបានច្រើនគឺចេញតាមរយៈគាត់គាត់ចេញពីនេះទៅគាត់ចម្លងចែកទៅបានចម្លងតតនេះទៅយូរយូរទៅផ្សាយពេញប្រទេសហ្នឹងតែចំណែកខាងខ្ញុំវណ្ណាមានបាតិកៈឧបាតិកាមួយគាត់មកធ្វើបុណ្យមកដូចចន្ទរាចឹង ដល់ទៅបានកំហែង5ហ្នឹងណាដល់ខ្សែ5ហ្នឹងគ្រាន់តែចន្លងជឿលើខ្សែហ្នឹងច្រើនច្រើនណាមនុស្សបន្តបន្តអូបន្តបានពីយើងផងដល់បន្តខ្លួនខាងក្រោមគឺណាណែពិភពសំពុនគឺណាបាទចាក់លោកលោកសំដែងធម៌នៅជាណាក៏ដោយម្ដងមានថាការការការកោម្ដងខាង ត្រូវលើជ័យឥឡូវនៅក្នុងអន្តរាហើយកន្លែងហ្នឹងហៅឥឡូវហ្នឹងនៅទីនេះគេបានចេញសេចក្តីប្រកាសឲ្យសម្ដេចណាហើយនៅរដ្ឋមន្ត្រីប្រកាសថាពុទ្ធមណ្ឌលសាសនាតរៈនៃប្រជាជាតិកម្ពុជាណាឡងលឿនចឹងណាឥឡូវឥឡូវហ្នឹងឥឡូវឈ្មោះចំក្រោយបំផុតនេះនឹងឈ្មោះចំក្រោយពុទ្ធមណ្ឌលសាសនាតរៈនៃប្រជាជាតិកម្ពុជាដែលស្ថិតនៅនឹងជាប់នឹងខាងលិចភ្នំអត្រស័កភ្នំនេះ ពីដើមមកគេហៅភ្នំចិត្តរៈភ្នំបរិជ្ទ្រពប៉ុន្តែជាសរសេរអសជាអបរស័កទេហើយនៅឃុំសាដែរស្រុកពញាលឺខេត្តបណ្ដានឹងទីតាំងហ្នឹងណាយកមកសមិទ្ធផលស្មាធ្វើវៀនតាំងពីមើលខ្លោងទៀតមិនទាន់ព្រោះទាំងអស់នេះខ្លោងខ្ទីបងណាអេអានោះអានោះវាវាវាត្រូវហើចាញ់ខ្លោងខ្ទីលបងស្រះទឹកវិហារអានេះកត់សាលាឆាន់ ហើយបណ្ណាល័យកន្លែងអូហ្វីសបណ្ណាល័យតកលកធើផងកន្លែងបស្សនាកន្លែងកត់លោកគុំផងធ្វើធ្វើផ្ទះបាយផងធ្វើក្លឹងធ្វើអាងទឹកធ្វើទៅព្រមគ្នាហ្នឹងហើយធ្វើហ្នឹងគឺជាជាគីបដាចំណងដែកហ្នឹងមកមិនដែលបានឲ្យលុយសុភមភៀមទេតែជឿថាណាបើក្រុមហ៊ុនឯងឲ្យជឿបាននេះទិញប៉ុន្តែវត្តជាវាមិនយូរទេណាតែគេឲ្យមកបានដល់ដៃវិញ យកអាហ្នឹងទៅការកសាងឲ្យស្មាតនឹងបានទៅសេធ្វើគូលការហ្នឹងចាំមើលឲ្យស្មាតសប្ថ្ងៃនឹងជាប់រៀននឹកឃើញចេះស្ដាយការពីក្មេងស្មាតតាំងចិត្តថានឹងប្រឹងរៀនរហូតដល់បានសម្រេចដល់ទៅហៅលីស្តង់កំភ្លេនោះណាយ៉ាហើយគោបំណងចង់រៀនដល់ពេលសម័យលោកប៉ុលពតហ្នឹងគោឈប់មហាទាំងអត់ដល់ចេញមកនេះ ចេញមកសម័យនៅព្យានិតកម្មវិជាហ្នឹងអត់មានសាលាបាលីចូល91បានបកកើតសាលាបាលីយើងមានវត្តកម្មរៀនតាំងពីលោកមុនទេចាដែលរៀនរៀនចប់បតៃតារៀនខ້ອຍរៀនរៀនសម័យបណេតបាលីហ្នឹងសមាធិសមាធិ7ឆ្នាំហើយកងថតមករៀន3ឆ្នាំហើយនៅភាសាបាលីមករៀន5ឆ្នាំណាចប់ទៅចប់ដល់មិនគល់ថែដល់សត្វតម្នាក់ណាថែដល់សត្វតម្នាក់ហើយដល់ថែដល់សត្វតម្នាក់